ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមកធ្វើការ review ជាមួយនឹង account មួយបាទអញ្ចឹង account នេះគឺស្អាត សម្រាប់អ្នកដែលគាត់ចង់បាន rank ធំបាទហើយ skin ច្រើនប៉ុន្តែតម្លៃនឹងធូរថ្លៃតែគាត់ថា skin វាមានបើនិយាយទៅវាមកល្មមវាមិនច្រើនណាស់ណាទេអញ្ចឹងណាបងប្អូន បាទអញ្ចឹងអឺបងប្អូនអាចមើលបាននេះបាទ rank ហើយ hero គឺមានរហូតដល់118 emblem max skin រហូតដល់349បងប្អូនបាទនេះ ហើយសម្រាប់ WinRate នេះបាទ WinRate មកល្មមបាទ5060បាទមកល្មមហើយយើងចូលទៅមើល skin ទាំងអស់គ្នាបាទខ្ញុំខានថតជាងយូរហ្នឹងបាទខានថតយូរមែនតើឥឡូវយើងបិទសលេងសិនទៅបាទនេះបងប្អូនចាំមើលទាំងអស់គ្នាបាទនេះអឺនេះប្រភេទ skin ធម្មតាទេអញ្ចឹងខ្ញុំអត់ចាំបាច់និយាយទេហើយបងប្អូនថតមកដាក់លក់ ជា select បងប្អូនមិនអាចថតទេ skin ប្រភេទនេះណាបើ skin account ធំធំយើងថត special ឡើង elite ក៏មិនបាច់យកដែរតែបើបើ account ដែលថាមាន skin តិចយើងថតត្រឹម elite ទៅអញ្ចឹងណាបាទចា account នេះយើងបដោតសំខាន់ទៅលើ skin ល្អល្អតែម្ដងអត់និយាយទេ special បងប្អូនអាចមើលខ្លួនឯងបានខ្ញុំ scroll ឲ្យបងប្អូនមើលតែម្ដងបាទបាទនេះពេជ្រប្រភេទទីពេជ្រ899បាទ skin stand អឺ ពួក stan បាទឈូ stan ហ្នឹងឯងជាប់ជាប់មាត់ខានធ្វើវីដេអូយូរនិយាយលេងចង់កើតនេះប្រភេទពួក dragon team dragon lightborn បាទ star account នេះគឺយើងបដោតសំខាន់នេះបងប្អូននេះបាទ cyclot បាទហើយ changer បាទ granger ចោ head បាទនេះសិតតែ collector ណាបងប្អូនបាទហើយ xbox នេះ11 11នេះ ខ្ញុំឥឡូវ hero ថ្មីតើដែរលេងកំដែរលេង skin ក៏ឥឡូវលេងចង់ដឹងថា skin ណាថ្លៃមិនថ្លៃឥឡូវព្រោះអាថ្មីថ្មីមកដូចចង់យ៉ាប់ដោយសារយើងខានលេងយូរបាទខានតាមដាន event អញ្ចឹងអឺ skin well អញ្ចឹងបានន័យថា3គ្រាប់អីបាទនេះ transformer យើងមានអឺខ្លះខ្លះដែរនេះបងប្អូនបាទមើលខ្លួនឯងបាទដាំងនេះបាទធំមូសបាទ skin link បាទនេះ Valor Valor Legend ណាបាទបាទនេះ Rock Charm 3 បាទអ្នកដែលចង់បាន M skin របស់ Fanny នេះត្រូវតែម្ដងនេះបាទ skin Fanny Selena នេះបាទអឺ Silvana អឺ skin collector ដូចមានច្រើនបាទ4គ្រាប់ហ្នឹងបាទ Lunox បាទ Hellcat ប្រភេទពួក Sodia Fanny Fanny យើងមានទាំង skin Epic Time Limit ទៀតបាទបាទហើយ skin star ជាច្រើនហើយ skin matis skin hanabi អានបៀលើអាប់ដេតមកខ្ជូតទៀតបាទ skin odate សាក់បាទ lemon លុណុចបដាំង minotaur selena ប្រភេទសូដ្យាគឺមានច្រើនបងប្អូនណាបាទ erythel matis ហើយកតុកចា cloud បាទ chuke lancelot បាទ aurora aurora ប្រែមុខទៀតเนาะបាទ hilda បាទអញ្ចឹងគឺ មានប៉ុណ្ណឹងបងប្អូនណា skin តម្លៃ ចាំខ្ញុំប្រាប់តាមក្រោយបាទតម្លៃអញ្ចឹងឥឡូវយើងមើលអីទៀតយើងមើលកន្លែង recall recall នេះគឺ permanent បងប្អូនបាទស្អាតណាបាទមើលតាមការគួរទៅបើសម្រាប់ខ្ញុំខ្ញុំឲ្យតបានអា skin អត់តបាន recall មួយហ្នឹងគឺអស់ចិត្តទេបងប្អូនបាទអានេះអត់ទេណាគេដាក់ time limit នេះនឹងអត់ដែរនេះឲ្យតបានតែហ្នឹងមួយគឺបានទេបាទខ្ជូតមែនតើបាទនៅក្នុងហ្នឹងក៏មានជាមួយនឹង បាត់ថផាញ់បាទចំនួន20ម៉ឺនជាងទៀតណាបាទខប់សេរីបាទយ៉ាបាទនេះនៅក្នុងនេះមាន ខ្លះខ្លះទៀតហើយឈប់នេះ skin trail មានច្រើនណាបាទច្រើនយើងចូលមើលកន្លែងនេះសាមើលនេះបាន195អញ្ចឹងបានន័យថាស្មើនឹង Legion មាន2គ្រាប់ហើយបងប្អូនបាទ Legion មាន2គ្រាប់ ថែមបន្តិចបាន196នេះបាទសឹងតបានមួយទៀតហើយបើនិយាយខ្លីទៅបាទបាទសឹងតបានមួយទៀតហើយព្រោះនៅក្នុងនេះយើងមើលមិញឃើញមានតែមួយណាបាទ Valor ណាអញ្ចឹងយើងមាន skin Legion 2ហើយ Legion 2ប្រភេទ collector ហ្នឹងមានដូចជា4 5គ្រាប់ដែរហើយមានអីពីតាមដែលមានរៀងច្រើនដែរណាតម្លៃបងប្អូនធូរថ្លៃទេណាបាទ155ដុល្លារដោយសារគាត់លក់រៀងប្រញាប់លុយដែរ ហើយ skin រហូតដល់300ជាងយើងគិតថា legend មាន2តែម្ដងទៅបើយើងចាប់ legend ក៏អស់100ដុល្លារជាងនេះមែនទេបាទអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់បាន account ហ្នឹងអាចតាក់ទងមកខ្ញុំបានតាម page ហើយខ្ញុំបញ្ជាក់ page Facebook ឥឡូវគឺមាន effect ខ្ញុំច្រើនណាស់ Telegram ក៏មានដែរអញ្ចឹងខ្ញុំសូមបញ្ជាក់ហើយបញ្ជាក់ទៀតគឺខ្ញុំទទួលជួយធ្វើ account ទិញលក់ account រៀបចំ account ដែរតែនៅក្នុង page តែមួយគត់គឺ page ដែលមាន120,000 follow ជាង បាទ120,000អ្នកជាង ខុសពីហ្នឹងគឺខ្ញុំអត់ធ្វើទេតិចថាខ្ញុំទៅធ្វើ midman អីចូលគ្រប់ចូលអីមួយគេអត់មានទេណាខ្ញុំបញ្ជាក់តែប៉ុណ្្នឹងគឺខ្ញុំធ្វើតែនៅក្នុង page ហ្នឹងតែមួយកូដលេខទូរស័ព្ទមានតែ2ខ្សែទេ031និង015ហ្នឹងសូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា fact ច្រើនណាស់បោកច្រើនណាស់ព្រោះខ្ញុំអត់ចង់ឲ្យបងប្អូនចាញ់បោកឲ្យបានឃើញស្គាល់ page ពិតរបស់ខ្ញុំទេតលចាញ់បោកបានរក page ពិតឃើញអ្នកខ្លះទិញជាមួយខ្ញុំរាប់ដងហើយបាននៅជាផ្លាត់ស្នៀតទៀតបាទ គេដើរតួធ្វើជា midman ធ្វើជាខ្ញុំម្នាក់ធ្វើជាអ្នកលក់ម្នាក់ចំណុចហ្នឹងហើយត្រូវចាញ់បោកគេលឿនណាស់ហើយខ្ញុំអត់ដែរទៅធ្វើ midman អីនៅក្នុង group អីទេពីមុនមែនរាប់ឆ្នាំមុនខ្ញុំធ្លាប់ធ្វើតែឥឡូវគេឈប់ឲ្យដោយសារតែមាន fake account ច្រើនអញ្ចឹងអរគុណច្រើនសម្រាប់ឆ្លងឆ្នាំនេះជូនពរបងប្អូនសុខភាពល្អសំណាងល្អទាំងអស់គ្នាបាទកុំភ្លេចបាទជួយ subscribe channel ថ្មីរបស់ខ្ញុំម្នាក់មួយផងដើម្បីបាននៅវីដេអូថ្មីអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ